មកអ្វីដែលយើងខ្វះខាតអ្វីដែលយើងបាត់បង់យើងបញ្ជូនសារទាំងអស់ហ្នឹងឲ្យជនបរទេសគេពំនាំនៅរឿងរបស់យើងហ្នឹងទៅទៅទៅទៅវិភាគសារជាមួយនឹងអង្គការសហប្រជាជាតិជំនួសមុខឲ្យយើងដែលជាជនជាតិដែលបាត់បង់សិទ្ធិសេរីភាពទាំងអស់នៅកម្ពុជាក្រមទាំងប្រហែលហ្នឹងធ្វើឲ្យយួនហ្នឹងមានការ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 បាទពិតទៅខ្មែរក្រមយើងវាមានលក្ខណៈមួយ សំខាន់ពិសេសជាងគេត្រង់កន្លែងខ្មែរក្រមយើងជនជាតិដើមមានពិតនៅក្នុងប្រទេសមួយដែលក្រមអាណានិគមគេមានពិតក៏ប៉ុន្តែខ្មែរក្រមយើងមិនមែនអន់ដូចសាសជាតិដតីមួយចំនួនដែលជាជនជាតិដើមខ្វះ ការសិក្សាខ្វះអំពីចំណេះដឹងខ្វះអំពីទំនាក់ទំនងដល់ជនបរទេសដូចជនដតីដតីទៀតមួយចំនួនជនជាតិដើមមួយចំនួនខ្លះទៀតគាត់អត់យល់ដឹងអំពីការរស់នៅរបៀបអឺស៊ីវិល័យរបៀបទំនាក់ទំនងដូចខ្មែរក្រមយើងទេខ្មែរក្រមយើងមានការទំនាក់ទំនងតាំងពីបុរាណមកខ្មែរក្រមយើងមិនមែនស្ថិតនៅក្រោមការអឺរងឹតរងល់ស្ថិតនៅក្រោមការមិនដឹងអឺ អ្វីទាំងអស់នៅលើโลกនេះទេដោយសារយើងគ្រាន់តែបែកបាក់ក្នុងនាមជាអ្នកអឺគ្រប់គ្រងហ្នឹងគេមកបំបែកផែនដីផែនទីភូមិសាស្ត្រជីងពីគ្នាទេតើអញ្ចឹងទេការតំណាក់តំណងសិនតែមានការតេតួងរវាងកម្ពុជានិងកម្ពុជាក្រោមខ្មែរក្រោមយើងតំណាក់តំណងពិភពលោកហ្នឹងវាមានតាំងពីបុរាណកាលតាំងពីសម័យអឺបូរេប្រវត្តិតាំងពីសម័យអូកែវកំពង់ថែខ្មែរយើងការតំណាក់តំណងរបស់ខ្មែរយើងធំធេងណាស់ មិនតូចទេហ្នឹងជាជាប្រវត្តិសាស្ត្ររបស់ខ្មែរក្រមមានតាំងពីបុរាណមកម្លេះការតំណាក់តំណងមួយចិត្តបរទេសដើម្បីជាការងារវិនិយោគទុនជាការងាររកស៊ីទៅវិញទៅមកជាការងារតំណាក់តំណងផ្លូវទូតជាដើមខ្មែរក្រមយើងមានទាំងអស់ក៏ប៉ុន្តែក្រោយពីពេលអាណានិគមយួនអាណានិគមមួយចំនួនទៀតដាក់សម្ពាធមកលើជនជាតិដើមខ្មែរក្រមយើងបែបបែរទៅជាបិទសិទ្ធិអំណាចទាំងអស់ហ្នឹងមិនឲ្យខ្មែរក្រមយើងមានឱកាសតំណាក់តំណងទេគេតំណាក់តំណង អឺជំនួសយើងទៅវិញហើយគេយកអាភេទទំនាក់ទំនងជាមួយនឹងបរទេសនឹងធ្វើជាអាជីវកម្មរកស៊ីដើម្បីផលប្រយោជន៍ជនជាតិគេតែប៉ុណ្ណោះអញ្ចឹងទៅខ្មែរក្រមយើងវាធ្វើឲ្យបាត់បាត់តាំងអាការតំណែងតំណងបរទេសបាត់អាតាំងការទៅជួបនៃស្ថានទូតនានាបាត់អាការងារវិភាក្សាជាមួយនឹងជំនួយការជនបរទេសឬក៏អឺបរទេសមួយចំនួនចង់មកធ្វើការវេនយោគរកស៊ីជាមួយយើងវាអត់មានទៀតទេមកពីយួនហ្នឹងគេគេគេគេ គេយកផ្ដាច់មុខទៅហើយគេយកផ្ដាច់មុខហើយដល់ចឹងហើយធ្វើខ្មែរក្រមយើងសម័យដែលយួនកាន់ការមកដល់ឥឡូវយើងបាត់បង់អស់ហើយតម្លាក់ចំនួនទាំងអស់ហ្នឹងហើយសួរថាខ្មែរក្រមយើងធ្វើបានទេបើសិននេះថាសិទ្ធិអំណាចហ្នឹងបានមកលើយើងមកលើយើងវិញដោយសារយោងទៅតាមច្បាប់អង្គការសហជីវជាតិស្ដីពីសិទ្ធិជនជាតិដើមហ្នឹងតែយើងអាចធ្វើបានថាខ្មែរក្រមមានសមត្ថភាពគ្រប់គ្រាន់ក្នុងការងារទំនាក់ទំនងដោយខ្លួនឯងមកពីខ្ញុំលើកឡើងមិញថាខ្មែរក្រមហ្នឹងមានប្រវត្តិជាប្រទេសមួយ តាក់ទងជាមួយនឹងជនបរទេសហ្នឹងតាំងពីបុរាណមកมันมันមិនមែនតែអត់មានទេក៏ប៉ុន្តែដោយសារយួនទេដែលបាត់យើងមិនឲ្យយើងធ្វើនេះជាការងារសាជាថ្មីដូចខ្ញុំកណ្ដាលលើកឡើងមិញពីខាងដើមថាយើងបានកើតកំណើតសាជាថ្មីហើយយុវជនយើងបានយល់ដឹងអំពីច្បាប់ហ្នឹងយើងមានសិទ្ធិគ្រប់គ្រាន់ក្នុងការងារទំនាក់ទំនងជនបរទេសក្នុងការងារទំនាក់ទំនងជាមួយនឹងអគ្គកុងស៊ុលឬក៏ស្ថានទូតនានាដែល មានការពាក់ព័ន្ធក្នុងច្បាប់អន្តរជាតិហ្នឹង មានការពាក់ព័ន្ធជាមួយនឹងសិទ្ធិជនជាតិហ្នឹងមានការពាក់ព័ន្ធដល់ជាមួយនឹងសិទ្ធិមនុស្សហ្នឹងមានការពាក់ព័ន្ធជាមួយនឹងការរស់នៅនៃការអភិវឌ្ឍរបស់មនុស្សជាតិនៅក្នុងលោកហ្នឹងប្រជាជនខ្មែរក្រមយើងមានសិទ្ធិធ្វើអញ្ចឹងក៏ប៉ុន្តែសិទ្ធិដល់កម្រិតណានោះតេតួងបានដល់សមត្ថភាពប៉ុណ្ណានោះវាអាស្រ័យទៅការយល់ដឹងអំពីអឺប្រជាប្រដ្ឋខ្មែរយើង ជាពិសេសយុវជនសប្តាហ៍ថ្ងៃហ្នឹងអញ្ចឹងទេការតំណាក់តំណងហ្នឹងវា វាជាការងារលើកទឹកចិត្តល្អមួយហើយជាការងារសរសើរមួយដល់យុវជនខ្មែរយើងមួយចំនួនក្នុងបច្ចុប្បន្នភាពថ្មីត្បិតតែក្រមការគ្រប់គ្រងរបស់យួនមានបិទក៏ប៉ុន្តែអាស្រ័យយើងយល់ដឹងអំពីច្បាប់ហ្នឹងបានយើងអាចមានអឺស្មារតីរឹងមាំក្នុងការងារតំណែងតំណងនឹងជនបរទេសតំណែងតំណងនឹងស្ថានទូតឬក៏កុងស៊ុលនានាដើម្បីនាំយកមកអឺផលប្រយោជន៍ឬក៏បង្កើននៅអាមិត្តភាពឬក៏ មានការទំនាក់ទំនងទៅវិញទៅយើងអាចផ្ដល់បដូរយោបល់គ្នាទៅវិញទៅមកអ្វីដែលយើងខ្វះខាតអ្វីដែលយើងបាត់បង់យើងបញ្ជូនសារទាំងអស់ហ្នឹងឲ្យជនបរទេសគេពំនាំនៅរឿងរបស់យើងហ្នឹងទៅទៅទៅទៅវិភាគសារជាមួយនឹងអង្គការសហប្រជាជាតិជំនួសមុខឲ្យយើងដែលជាជនជាតិដែលបាត់បង់សិទ្ធិសេរីភាពទាំងអស់នៅកម្ពុជាក្រមទាំងប្រមាណហ្នឹងធ្វើឲ្យយួនហ្នឹងមានការចង់ខិតខាំងបាំងនៅ អឺកិច្ចការងារមួយចំនួនដែលយើងកំពុងធ្វើនឹងដែរក៏ប៉ុន្តែសួរថាយួនអាចធ្វើទៅបានទៀតទេសម័យបច្ចុប្បន្នថាมันអាចធ្វើបានទៀតទេនេះជាសិទ្ធិរបស់ខ្មែរក្រមបើខ្មែរក្រមអាចធ្វើបានមានសមត្ថភាពអាហ្នឹងជាការងារប្រសើរមែនទែនសម្រាប់យុវជនសម័យថ្មីដោយខ្ញុំកណាលើកឡើងវិញអញ្ចឹងថានេះជាប្រវត្តិសាស្ត្រថ្មីនេះជាកំណើតកើតថ្មីរបស់ខ្មែរក្រមដែលបាត់បង់ជាយូរមកហើយឥឡូវទៅកើតសារជាថ្មីឡើងវិញកណា ជាពិសេសជួយផ្ដោតអារម្មណ៍ទៅលើកម្ពុជាក្រោមហ្នឹងគឺចិត្តរបស់ខ្ញុំហ្នឹងមិនមែនថាយើងបោះបង់ខ្មែរ យើងទួតោទាំងអស់ទេមានន័យថាចិត្តខ្ញុំខ្ញុំចង់ឲ្យខ្មែរយើងដែលនៅកម្ពុជាហ្នឹងគាត់មានការផ្ដោតអារម្មណ៍ទៅលើភាពខ្វះខាតបាត់បង់នៅសិទ្ធិទាំងអស់ហ្នឹងរបស់ខ្មែរក្រម ដែលស្ថិតនៅក្រមអំណាចរបស់គេណាថ្ងៃណាមួយយើងឲ្យខ្មែរយើងនឹងមានគំនិតមួយថាចង់ឲ្យគាត់នឹងជួយផ្ដោតអារម្មណ៍ទៅលើកម្ពុជាក្រមនឹងផងអញ្ចឹងណាការការស្វាគមន៍នឹងនិយាយរួមទៅតែខ្ញុំនិយាយដល់ពាក្យថាខ្មែរក្រម ដោយតែខ្មែរអញ្ចឹងវាគ្មានអីខុសគ្នាទេគ្មានការបែងចែកអីទេអញ្ចឹងទេខ្ញុំចង់មានការសុំទោសដល់គាត់ផងដែរថាជួបពេលខ្លះស្វាគមន៍មិនមែនយើងចាប់បាច់និយាយឲ្យអស់គ្រប់កន្លែងនោះទេគ្រាន់តែមកពាក់ថាខ្មែរមានពាក់ខ្មែរក្នុងហ្នឹងយើងរួមទាំងខ្មែរកណ្ដាលខ្មែរក្រមក្នុងហ្នឹងហើយ អញ្ចឹងអាហ្នឹងចំណុចចិត្តខ្ញុំហ្នឹងគឺនៅតែមានសារៈសំខាន់ណាសម្រាប់ខ្មែរយើងទួតឲ្យហ្នឹងបើយើង មានព្រឹត្តិការណ៍អីមួយខ្មែរយើងតែងតែរួមគ្នាខ្ញុំមើលឃើញថាដោយព្រឹត្តិការណ៍នៅកម្ពុជាពេលដែលលោកតង្វាងថងបង្កើតនៅអព័រមាន បកប្រែមិនច្បាស់លាស់និយាយថាកម្ពុជាក្រោមជាទឹកដីរបស់យួនបាត់បង់យូរហើយខ្មែរយើងទាំងអស់គ្នាហ្នឹងទៅជាអ្នកដោះស្រាយបញ្ហាទៀមទៅឲ្យលោកតាំងវាំងថងសុំទោសអីនោះយើងថាយើងអត់ភ្លេចទេអាហ្នឹងក៏ជាការងារយើងរំលឹកឡើងវិញដែរប៉ុន្តែខ្ញុំថាចង់ប្រាប់បងថាខ្ញុំមិនមិនមិនភ្លេចហើយមិនបោះបង់អីក៏មិនមែនចង់បំបែកអីខ្លួនជាងពីហ្នឹងយើងក៏ជាខ្មែរដែរអាហ្នឹងការសុំទោសគាត់ប៉ុណ្ណឹងណាពេលខ្លះយើងវាផ្លត់ផ្លាំងផ្លាំងផ្លត់នៅចំណុចអស់ទាំងហ្នឹងដែរ សូមអភ័យទោសហើយចំណុចដែលព្រះអង្គសួរកណាសួរថាការចាប់ផ្ដើមហ្នឹងយើងនិយាយហើយមិនថា ជនបរទេសទាំងឡាយហ្នឹងគេមានការចាប់ផ្ដើមតាំងពីឆ្នាំ1948ហ្នឹងគេមានការចាប់ផ្ដើមឲ្យជនជាតិដតីដតីទៀតដែលក្រមអាណានិគមក៏ដូចជាការបាត់បង់សិទ្ធិសេរីភាពរបស់ខ្លួនហ្នឹងតាំងពីមានសិទ្ធិមនុស្សហ្នឹងមកម្ល៉េះអាហ្នឹងគេឲ្យការចាប់ផ្ដើមតាំងពី1948 រហូតពេលសង្គ្រាមលោកលើកទី2ចប់ហ្នឹងមានន័យថាគេកែប្រែច្បាប់អង្គការសហជីវជាតិហ្នឹងហើយធ្វើឲ្យអង្គការសហជីវជាតិហ្នឹងមានការបង្កើតនៅច្បាប់ទាំង30មាត្រាហ្នឹងឡើងមកហ្នឹងឲ្យមនុស្សហ្នឹងផ្លាស់ប្ដូរអេរយាប័តទាំងអស់ហ្នឹងអ្នកខ្លះទៅដោយប្រងមានលើកឡើងថាដល់ថ្នាក់គេអាចសុំឲ្យប្រទេសណាមួយដែលមានអឺសមត្ថភាពគ្រប់គ្រាន់ហ្នឹងអាចបំបែកខ្លួនសុំឯករាជ្យសេរីភាពតាមតាមតែខ្លួនឯងអាចដឹកនាំប្រទេសទៅបានរហូតដល់កម្រិតនោះទៀតនោះហើយដល់រហូតគេមើលមកទៅក្នុងអាបច្ច បន្តបន្តឆ្នាំមកទៀតគេឃើញថានៅមានចំណុចខ្វះខាតមួយចំនួនដល់ជនជាតិដើមដែលជាជនជាតិមួយចំនួនដែលខ្វះការអប់រំខ្វះការតស៊ូខ្វះការទៀមទីអ្វីមួយនោះធ្វើឲ្យជនជាតិហ្នឹងរងគ្រោះជាច្រើនអំពីសាសជាតិមួយចំនួនទៀតដែលមកគ្រប់គ្រងលើគេហ្នឹងធ្វើឲ្យអង្គការសហប្រជាជាតិមានការទៀមទីឲ្យបង្កើតច្បាប់ហ្នឹងមួយទៀតមកហ្នឹងច្បាប់ហ្នឹងគឺជាច្បាប់មួយសម្រាប់ឲ្យជនជាតិដើមហ្នឹងគាត់រីកចម្រើនថែមមកកម្រិតទៀតមានការតស៊ូមានការទៀមទីមានការ អឺប្រពៃពិធីមានការធ្វើឡើងវិញនៅ អាភាពរស់នៅរបស់គាត់ដែលដែលនៅក្នុងប្រទេសមួយដែលគេមិនផ្ដល់ឲ្យណាយើងយោងទៅតាមច្បាប់ហ្នឹងធ្វើឲ្យយើងហ្នឹងមានមានសិទ្ធិទៀមទាធ្វើដោយខ្លួនឯងអញ្ចឹងការរៀនសូត្រច្បាប់ហ្នឹងការចំណេះដឹងពីច្បាប់ហ្នឹងមកយើងយកទៅ អនុវត្តទៅតាមច្បាប់ហ្នឹងមួយមេត្រាមួយមេត្រាសេចក្តីប្រាថ្នារបស់យើងយ៉ាងម៉េចនោះ វាអាស្រ័យទៅលើច្បាប់ ទាំងអស់ហ្នឹងគេគាំពៀយើងហើយគេផ្ដល់ឱកាសឲ្យយើងយើងធ្វើហើយការងារចាប់ដើមចាប់ដើមតាំងពីឆ្នាំ1948រហូតដល់មកបច្ចុប្បន្នហ្នឹងរហូតដល់មានច្បាប់ហ្នឹងមកទៀត2007ហ្នឹងថ្ងៃ13កញ្ញា2007ហ្នឹងមកដល់ឥឡូវវាចូលដល់ខ្មែរក្រមយើងពីមុនមកក៏សូម្បីតែសាសជាតិខ្មែរដូចគ្នាហ្នឹងមួយចំនួនក៏អត់យល់ច្បាស់អំពីខ្មែរក្រមហ្នឹងថាយើងជាខ្មែរដែរ យើងនៅតែយល់ស្រពិចសពិលក្រោយពីពេលយើងទៀមទានៅសិទ្ធិសេរីភាពរបស់យើងលើឆាកអន្តរជាតិធ្វើឲ្យអង្គការសហជីវជាតិនាំពំពេកយើងទាំងឡាយទៅផ្សព្វផ្សាយលើឆាកអន្តរជាតិមានន័យថាយើងនឹងក៏បានលឺសូរសំឡេងរហូតដល់ច្បាប់អង្គការសហជីវជាតិនឹងគេបានជួយគាំពារយើងដល់នាំឲ្យពិភពលោកនេះស្គាល់អំពីសាវតាខ្មែរនឹង មាន ទឹកដីរហូតទៅដល់កម្ពុជាក្រោមនឹង21ខេត្តក្រុងទៀតនោះនឹងហើយបានបានថាការចាប់ដើមវាមិនមែនជាការងារចាប់ដើមមួយដ៏អត់ប្រយោជន៍ទេ ហើយការចាប់ដើមនោះទៀតសោតមិនមែនចាប់ដើមហើយបញ្ចប់តែប៉ុណ្ណឹងទេខ្មែរក្រមត្រូវតែចាប់ដើមរហូតបន្តការងារនឹងធ្វើតទៅទៀតជាពិសេសក្រោយពីពេលយើងអឺផ្សព្វផ្សាយនៅព័ត៌មាន ស្ដីពីសិទ្ធិជនជាតិដើមការ បំពេញកាតព្វកិច្ចរបស់ពួកយើងនេះជួយ ជួយបញ្យលជាតិសាសរបស់យើងហ្នឹងក៏សាសជាតិដតីមួយចំនួនទៀតគេយល់ដឹងដូចអឺអំពីច្បាប់ដែលយើងបញ្យលហ្នឹងសូម្បីតែជនជាតិយួនមួយចំនួនដែលជាជនជាតិយួនរស់នៅក្នុងប្រទេសខ្មែរហើយបើបានចូលស្ដាប់នៅព័ត៌មានដែលយើងផ្សាយហ្នឹងក៏គាត់អាចយល់ពីសិទ្ធិរបស់គាត់តើគាត់មានសិទ្ធិអ្វីខ្លះក្នុងការងាររស់នៅឲ្យស្មើភាពគ្នាដែរនឹងយើងនិយាយថាបើសិនជាជនជាតិយួនហ្នឹងគាត់នៅកម្ពុជាហើយគាត់បានយល់ដឹងអំពីច្បាប់ទាំងអស់នោះ មានន័យថាក៏អាចជួយគាត់ដែរអាចជួយគាត់ឲ្យបានយល់អំពីសិទ្ធិស្មើភាពគ្នានោះវាយ៉ាងម៉េចអាហ្នឹងជា ជាប្រការមួយដែលខ្ញុំចង់លើកឡើងហ្នឹងមិនមែនលើកសម្ដៅទៅលើអ្វីនោះទេសម្ដៅទៅលើសិទ្ធិស្មើគ្នានៃជាអឺជាជាមនុស្សជាតិរស់នៅលើផែនដីដូចគ្នាហើយអញ្ចឹងទេខ្មែរក្រមអញ្ចឹងដែរបើសិនទៅថា យួនមានសិទ្ធិគ្រប់គ្រាន់ក្នុងការងារទៀមទានៅអ្វីមួយដែលខ្លួនបានហើយ ហើយបែរទៅជាมันផ្ដល់នូវផលប្រយោជន៍ទាំងឲ្យសាសជាតិមួយទៀតដែលរស់នៅក្នុងប្រទេសជាមួយគ្នា សួរថាជនជាតិហ្នឹងគួរណាស់តែតវ៉ាដែរទេគួរណាស់តែទៀមទេដែរទេយើងត្រូវតែមានសិទ្ធិអ្វីមួយក្នុងការទៀមទេនៅផលប្រយោជន៍របស់យើងដែលគេបានយើងត្រូវបានដែរបែរទៅជាមិនបានអញ្ចឹងចំណុចអស់ទាំងហ្នឹងយើងត្រូវតែធ្វើលូត្រាតែដល់កម្រិតណាមួយនោះដែលយើងអាច ទទួលបាននូវផលប្រយោជន៍ហ្នឹងឧទាហរណ៍យើងធ្វើធ្វើចំនួនឬក៏ធ្វើការងារដល់ថ្ងៃដល់ខែក៏ត្រូវបានអឺអឺកម្រៃប្រាក់ខែឬក៏ប្រាក់អាទិត្យហ្នឹងក៏គេគេគេនឹង pay ឲ្យយើងដែរអញ្ចឹងហើយចំណុចដែលយើងទៀមទាទាំងអស់ហ្នឹងយើងធ្វើទាំងអស់ហ្នឹងឲ្យតែយើងអត់បាក់បង់ចោលឲ្យតែយើងនៅព្យាយាមជារៀងរាល់ពេលវេលាអញ្ចឹងទេចំណេះដឹងនឹងកើតឡើងអំពីអឺមេត្រាទាំងឡាយ ដែលបង្កប់នៅក្នុងច្បាប់អង្គការសហជីវជាតិស្ដីពីសិទ្ធិមនុស្សស្ដីពីជនជាតិដើមនឹងវានឹងកើតបញ្ញាឡើងហើយវាកើតនៅចំណេះដឹងជីងមកពី clear ជីងមកពីមេត្រាទាំងអស់នោះធ្វើឲ្យយើងនឹងភ្លឺដោយព្រះអង្គវិយធម៌នឹងធ្វើឲ្យយើងភ្លឺយើងអាចយក ច្បាប់មេត្រានីមួយនីមួយហ្នឹងយកទៅអនុវត្តក្នុងការងាររស់រៀនមានជីវិតចិញ្ចឹមជីវិតជារៀងរាល់ថ្ងៃហ្នឹងតទៅមុខតទៅទៀត